បងធំនៅតកាចកីឡាករខ្សែបំរើកាសេមីរ៉ូក្រោយពីដាក់គ្នាមួយប្រាយជាមួយនឹងកីឡាកររបស់ក្រុមបាតុតគ្រីស្តាផាឡេសលោកអញ្ញាកណ្ដាបានឲ្យកាតក្រហមភ្លាមៗកីឡាករខ្សែបំរើកណ្ដាលកាសេមីរ៉ូទទួលបានការក្រហមភ្លាមភ្លាមបន្ទាប់ពីរូបគេត្រូវបានចាប់បានថាបានច្របាច់គោកីឡាករ Will Hooks អំឡុងពេលដែលកំពុងប៉ះទង្គិចគ្នារវាងកីឡាកររបស់ Manchester United និង Crystal Palace ក្នុងការប្រកួតសប្តាហ៍ទី21នៃក្របខ័ណ្ឌ Premier League កាលពីយប់មិញនេះគឺក្រុមបាល់បេសាយក្រហម Manchester United ពិតជាធ្វើបានល្អមែនទែនដោយបានបញ្ចប់90នាទីពេញគឺពួកគេទទួលបានជ័យជំនះទៅលើក្រុមភ្ញៀវ Crystal Palace ដោយលទ្ធផល2ទៅ1 ក៏បញ្ជាក់បានថាពីគ្រាប់របស់ Manchester United គឺរកបានដោយកីឡាករ Bruno Fernandes នៅនាទីទី7និងកីឡាករ Marco Rashford នៅនាទីទី62ដល់ឡែកគ្រាប់បាល់មួយគ្រាប់របស់ Crystal Palace គឺរកបានដោយកីឡាករ Jeffrey Slope នៅក្នុងនាទីទី76 stay out of your way I can see the way you look at me, I'm such a disgrace I never really asked to be brought into this place You wanna love me? a taste All the highs and the lows, no you'll never be the same I don't really wanna hurt you, but I can't control the pain If you're sticking by my side, maybe we could be okay Okay, okay, maybe you could be the change I need today I promise that I've never felt this way I really hope that you will choose to stay through all the pain I know you told your friend you're not okay And tell me what's wrong and why